ប្រចាំភូមិលំពុកថ្មីសូមស្វាគមន៍ Ricky Remix. ទូជាស្គាល់បាយប្រចាំភូមិលំពុកថ្មីសូមស្វាគមន៍ Welcome to DJ day 10 minutes តន្ត្រីរីមិតគូជាស្គរដែលប្រចាំភូមិលំពុកថ្មីសូមស្វាគមន៍ Sage remix. Energy limits